នេះរ៉ានីរដាល3ហ្នឹងមែនគ្នាថាហ្នឹងឯងតែឈប់ពិសេសបាត់មួយរយៈគ្រីស្មាតែមានប្តីអ្នកមានតើហើយមិនបានធ្លាក់ខ្លួនដុតដាក់ណាអូយប្រហែលជាយកប្តីគេទៅដឹងប្រហែលបានជាភាពខុសច្បាប់ហ្នឹងគួរអាណិតណាតែកម្រឃើញតារាចាក់ខ្លួនចឹងថតទុកមក រនីនេះគឺអូនរនីមែនទេចាអឺខ្ញុំអឺហើយអូនកាត់អីហ្នឹងណាគេធ្វើអូនបានជាយកបាននេះអឺគឺគឺខ្ញុំ ហាត់សមសំដែងណាបងអូហាត់សំដែងខេងអូនឯងប្រាប់ម្ចាស់ផលិតកម្មថាអូនឯងឈប់សិល្បៈចុះហាត់អីក៏មកហាត់សំដែងចឹងគឺគឺ គឺមែនខ្ញុំភ្លេចថាខ្ញុំឈប់ពីសិល្បៈតែយ៉ាងណាខ្ញុំនៅការងារខ្ញុំបងហើយខ្ញុំក៏ចេះតែសំដែងទៅតែយ៉ាងណាបងពិតជាសប្បាយចិត្តណាស់ដែលបានជួបម្ដាយម្ដងទៀតចាអញ្ចឹងជម្រាបលាណាបងចាមើលទៅដូចជាទីមិនខុសហេអាមកពីប្រុសម្នាក់នោះ គួរអណិតណាទំហំនៃចិត្តស្រឡាញ់នៅតែចាញ់ការលះបង់ខ្លាចជាល្ងងតែមិនបបងអារម្មណ៍អារម្មណ៍នឹង អារម្មណ៍ជា ខ្វល់ពីការលះបង់ឬខ្ញុំល្ងងឆោតតែម្នាក់ឯងស្ពីសំពីតាមគេមិនលែង គេប្រែផ្សេងខ្ញុំលះបង់លះបង់លះបង់ចិនកាយលះបង់លះបង់លះបង់គ្មានអារម្មណ៍ថាសោកស្ដាយ